សម្ដេចតេជោហ៊ុនសែនប្រមានដកតំណែងឪពុកម្ដាយនិងបងប្អូនរបស់សួនតារាបើមិនអប់រំកូន សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សគរុនិស្សិតនិស្សិតនិងបុគ្គលិកអប់រំជាង2000នាក់នៃវិទ្យាស្ថានអប់រំ NIE នាព្រឹកថ្ងៃទី25ខែមេសាឆ្នាំ2023សម្ដេចបានគូសបញ្ជាក់យ៉ាងដូចនេះថានេះបើឯងមិននៅ ស្រុកខ្មែរបើឯងចង់សាកមើល បើម៉ែឪមិនប្រដៅទេថ្ងៃក្រោយអញដកចេញរួមទាំងបងប្អូនចេញពីការងារទាំងអស់កុំអោយហែងឆ្លើយពេកវាឆ្លើយហួសអាមួយនេះសុនដារាវាហ៊ានដើរតួនាទីនិងហ៊ានដាក់លក្ខខណ្ឌថាតលតែ បាននាយករដ្ឋមន្ត្រីហើយមកចង់ចរចាជាមួយអញនិយាយឲ្យមុខក្រោយផង មានតួនាទីអីសម្ដេចបានលើកឡើងថា កម្រិតដែលចរចាជាមួយសម្ដេចទាល់តែមានទួនាទីជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសនានាទៅមកចរចាបានហើយបើមានអ្នកចង់មកសួរសុខទុក្ខសម្ដែងការគួសមអូខេប៉ុន្តែបើចង់មកសុំចរចាគឺគ្មានទេសូម្បីតែគណៈបកនយោបាយក្នុងស្រុកគ្មានសិទ្ធិមកសុំចរចាទេ តែបើអ្នកឯងសម្ដែងការគួសមខ្ញុំអាចនៅមានពេល មានឱកាស សម្ដេចបញ្ជាក់ថាអត់មានរឿងអ្វីត្រូវចរចាទេ ទី1គណៈបកនយោបាយតើចរចាគ្នារឿងអ្វីគោរពតែច្បាប់ទៅបានហើយទី2តើគេមកចរចាជាមួយនាយករដ្ឋមន្ត្រីរឿងអ្វីខ្ញុំ មានឧបត្ថម្ភក្រុមប្រឹក្សានិងពិគ្រោះយោបល់សម្ដេចតេជោក៏បានហៅសុនដរាជាក្មេងពេល មួយរូបផងដែរដែលហ៊ានដាក់លក្ខខណ្ឌសូមចរចាជាមួយសម្ដេចសម្ដេចបញ្ជាក់ថាហែងចង់ដឹងមើល ពេលណាមួយអញហៅម៉ែឪហែងមកប្រដៅហៅប្អូនថ្លៃដែល កំពុងពាក់សាក់4ហើយឪពាក់សាក់4កន្លះអញអាចដកចូលទាំងអស់បាន ពេលហ្នឹងតាំងស្រែកថាកុំយកឪម៉ែបងប្អូនមកធ្វើចំណាប់ខ្មាំងអើបើឯងនៅតែភ្លើអញ្ចឹងហើយបង្អាប់ឪពុកម៉ែបែបហ្នឹងអានេះក្មេងប្រហើនពេកហើយអាក្មេងពេល ជាមួយគ្នានោះដែរសម្ដេចក៏បានផ្ដាំទៅឪពុកម្ដាយនិងប្អូនថ្លៃសុនដរ៉ាដែលសុទ្ធតែ បាននិយាយជាវីដេអូរួចហើយថា បើអប់រំកូន គឺលោកសុនដរ៉ាមិនបានចេញពីការងារតែម្ដងទៅ សម្ដេចតេជោក៏បានលើកឡើងថាសុនដរ៉ាបានកំពុងនិយាយជ្រុលហួសថាពេលទៅស្រុកខ្មែរតលតែធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបានមក ហើយតាំងខ្លួន ចេះជាងមេខ្លួនទៅទៀតនិងពូកែជាងឪម៉ែទៅទៀត